បងក៏សុំតដែរអូនព្រួយ មុននឹងបងស្រែកដាក់អូនឯងចេះខដែរស្មានចេះខទេអឺអើទៅយូរត្រូវលោតហ្នឹងមីចាំតែខទៅបានហើយមីខមីខមីអ្នកខខ្ញុំសួរគេដែលជាសួស្ដីអ្នកអរគ្នា It's a beautiful sunny day ខ្ញុំដែរប្រាអូខេជម្រាបជម្រាបជម្រាបជម្រាបសួរគេដែលជាសួស្ដីទាំងអស់គ្នាខ្ញុំប៊ុនលេង ស្វាគមន៍មកកាន់វីដេអូថ្មី Yes ឃើញសែតពណ៌ផ្កាឈូកហ៎លិចពណ៌ក្រហមអីចឹងដឹងថាពួកយើងមកថតពីស្នេហាត្រូវទេហ្នឹងហើយព្រោះយើងចង់មកចែកម្លែកថាធ្វើម៉េចយើងឆ្លាញ់គ្នារហូតបានដល់3ឆ្នាំ3ឆ្នាំជាងហើយយ៉ា3ឆ្នាំជាងអូននឹង3ឆ្នាំជាងហ្នឹងប្រហែលថ្ងៃអត់បងនឹងប្រហែលថ្ងៃអត់បងក៏អត់ដឹងដែរចឹងធ្វើម៉េចដើម្បីរក្សាឲ្យក្តីស្នេហាយើងបានយូរអង្វែងទៅចង់ដឹងអត់ចង់ដឹងអត់ចឹងថ្ងៃហ្នឹងយើងនឹង មកនិយាយអំពី5ចំណុចដែលធ្វើឲ្យពីរអ្នកយើងស្រឡាញ់គ្នារហូតបានលើសពី3ឆ្នាំទៀតហើយនឹងស្រឡាញ់គ្នារហូតតទៅថ្ងៃអនាគតតែម្ដងចំណុចទី1និយាយគ្នាកុំកំហុសដាក់គ្នាពេកបើអូនឃ្លាណៃឃ្លាណាចង់ញ៉ាំអីអីក៏បានដែរអីក៏បានទៀតដែរអីក៏បានហ្នឹងអត់បានស៊ីច្រើនដងឥឡូវមកអីក៏បានទៀត ទៅដឹងអីក៏បាននឹងទិញណែបើចង់ស៊ីអីក៏បានទៅទិញស៊ីខ្លួនឯងទៅទៅទៅទៅចំណុចទី2ហ៊ានទទួលស្គាល់កំហុសខ្លួនឯងចិត្តតិចតិចអូនសុំទោសដោយសារមិញអូនឃ្លានពេកបងក៏សុំទោសដែរអូនព្រោះមុននឹងមកស្រែកដាក់អូនឯងចេះខុសដែរ ស្នាមចេះខរទេអឺសុំតងបើមិនសុំតោះល្អអើទៅយូរត្រូវរហូតហ្នឹងមីចាំតែខរើបានហើយមីខមីខមីអ្នកខចំណុចទី3ត្រូវតែនិយាយគ្នាឲ្យត្រង់ត្រង់ពេលមើលម្នាក់ស្អីនេះមើលស្អាតទេតែឲ្យបងមើលឯងក្នុងបេះដូងបងមានតនឯងឯងស្អាតជាងគេស្អាតគ្នាយូរហើយឥឡូវនិយាយធំណាស់ មើលតិចចឹងអូមានអីមើលមើលនេះតាគៀកគេក៏បានក្បាលពោះក៏ស្មើធុងនេះក៏ធំដើមដៃគេមួយដើមដៃអូនដើមដៃអូននឹងធំបន្តិចមានអីស្អាតតើអែមអូកប់ជុំធ្វើអីនឹងអូនពង post status ហោះសង្សារថ្មីហ៎ចាំបង បងថាគេស្អាតទៅយកគេហើយមិញឲ្យនិយាយត្រង់ដល់ពេលនិយាយត្រង់ខ្លាចជាជនរងគ្រោះចំណុចទី4ហៅអីខ្លាចខ្លាច surprise គ្នា Babe ហ៎អូមានអីចង់ surprise មានអីចង់ surprise ទៀតអ៊ុយ sweet ម៉ែអ៊ីមកមក reflection ណាចុំបាត់ភ្នែកទៀត pakai toket ôi ngày nắng ngày chia vì là ồ bóng miên hưởng trăng surprise rồi đấy surprise ấy kia rồi mà mà sẵn nó đang này hả chụp đá lên chụp đá lên lần một tiên lần một tiên <laughs> ok muối bí bày surprise dương trang nào đón á ngày muốn kia bật cái ai ចំណុចទី5គឺតែងតែរក្សាទំនាក់ទំនងក៏ដូចជាភាពស្និទ្ធស្នាលជាមួយគ្នាទៅវិញទៅមកអ្នកទាំងអស់គ្នានិយាយទៅពីអ្នកខ្ញុំគឺពេលដែលតាណាតាណាខ្ញុំតែងតែចូលចិត្តកាន់ដៃបណ្ដេបារាហ៎ពេលតែអង្គុយតែងតែអង្គុយក្បែរគ្នាពេលយើងលាគ្នាទៅផ្ទះយើងតែងតែអោបគ្នាអញ្ចឹងណាព្រោះឯងសង្សារខ្ញុំអ្នកទាំងអស់គ្នាស្បែករបស់គាត់គឺថា ទុនងលងគួរឲ្យចង់អែលហើយបើពេលដែលនៅក្បែរវិញគឺថាក្អូបក្អូបក្អូបក្អូបក្លិនតែម្ដងនេះបងនេះគឺធ្វើឲ្យខ្ញុំចង់ទៅនៅក្បែរចង់ទៅចាប់ដៃតែម្ដងមិនដឹងថាគាត់មានអាកំបាំងអីលាក់តាមពិតទៅអូនអត់មានអាកំបាំងអីច្រើនទេអូនគ្រាន់តែផលជាមួយនឹងសាប៊ូដោះគ្រឿង Sukabu Su Ultimate White ដែលនឹងហាត់មើលក្អូបណាខ្វះខែល10ក៏ក្អូបដែរហើយអញ្ចឹងជាមួយនឹង Sukabusu Ultimate White នេះគឺផ្សំឡើងពីរូបមន្តធម្មជាតិហើយក្នុងនោះគឺមានវីតាមីនដល់តែ3ប្រភេទដូចជាមានវីតាមីន B3 វីតាមីន C និងវីតាមីន E មិនធំប៉ុណ្ណឹងនៅពេលដែលអូនផលជាមួយនឹង Sukabusu Ultimate White នេះគឺថា សុខភាពស្បែកអូនហ្នឹងគឺថាឡើងទន់រលោងមានសម្ដៅហើយក៏អូបបានយូរទៀតចាំហាត់មើលក៏អូមែនតើអ្នកនរគ្នាចាប់ពីថ្ងៃហ្នឹងទៅបងបែរជានឹងប្រើ Sukabusu ដែរអូខេ tại nhà bon thời chờn chờn đó មុននឹងចប់វីដេអូអ្នកនរគ្នាយើងមានដំណឹងល្អមួយមកចង់ប្រាប់អ្នកនរគ្នាពួកយើងចង់ណែនាំអ្នកនរគ្នាពីកម្មវិធីមួយពី Sukubusu Cambodia គឺ We love Sukubusu Charming Affair ចឹងអ្នកនរគ្នាកម្មវិធីហ្នឹងគឺងាយស្រួលមែនតើគ្រាន់តែអ្នកនរគ្នាថតរូបជាមួយនឹងសម្បូរ Sukubusu Ultimate Vibe ហើយសរសេរសាច់រឿងពីមុនស្នេហ៍ដ៏ទាក់ទាញរបស់អ្នកនរគ្នាហើយចង់ប្រាប់អ្នកនរគ្នាថាសាច់រឿងមុនស្នេហ៍ទាក់ទាញហ្នឹងគឺមិនមែនសំដៅទៅលើតគូស្នេហាទេចង់និយាយថាបងប្អូនគ្រួសារមិត្តភ័ក្តិអីគឺបានទាំងអស់តែម្ ម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដឹងព័ត៌មានបន្ថែមអ្នកនរគ្នាអាចចូលទៅមើល page របស់ Sukubusu Cambodia បានអរគុណអ្នកនរគ្នាមែនទែនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកំហុសខុសឆ្គងថងណាពួកយើងសូមខន្តីអភ័យតផងព្រោះយើងគ្រាន់តែចង់ឲ្យសบายសบายទៅថែអ្នកនរគ្នាទេហើយកុំភ្លេចចូលទៅមើល page Sukubusu Cambodia ដើម្បីដឹងពីកម្មវិធី We love Sukubusu Kind Effect ពីយើងទាំងពីរនាក់ក៏សូមអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ